ត្រដូលរងលុយដណ្ដឹងអូនព្រោះចង់បានស្ងួនមកថ្នឹងធ្នមនៅកាយាទួញយំប្រាប់ម៉ែថាកូនចង់ការ ចង់មានគ្រួសារដូចជាគេណាម៉ែណា ព្រោះតែវណ្ណឹងគ្រួសារម្ដាយអូនមិនព្រម ថ្ងៃនេះអូនសុំបាយដូចមងហែងបេះដូងបងចេញក្រៅធ្វើឲ្យបងដំបើពេលអូនហុញធៀបការផ្ទាល់ដៃអូនថាមិនអាចបន្តទេសូមមានមេកាន់ចិនចោថ្លៃលឺឲ្យគ្មានអ្វីនេះ កលុយសន្សំធ្វើទុនទុកសម្រាប់ដណ្ដឹងរួមមុំតែម្ដាយអូនគាត់មិនប្រ គាត់លើកថ្លៃឲ្យនាងថ្មីហើយពេលនេះស្នេហ៍ក៏បានចប់ទុកឲ្យបងឈួតលំនាងឯងរស់នៅវិវងកណ្ដាលកណ្ដាលមានតែផ្សែងនឹងស្រាក្នុង

មៃអូនថាមិនអាចបន្តទេសូមមានមេកាន់ចិញ្ចោថ្លៃលឺហើយគ្មានអ្វីនិយាយទឹកណែស្រងហូខំរត់ថ្ងៃខំរកលុយសន្សំ ម្ដាយអូនចិនដាញ់គាត់មិនប្រណីគាត់លើកថ្លៃឲ្យនាងថ្មីហើយពេលនេះស្នេហ៍ក៏បានចប់ទុកឲ្យបងឈួតលំនាងឯងរួមលើវិវងកណ្ដាលកណ្ដាលមានតែផ្សែងនឹងស្រាក្នុងដែរ ងកាំងសេកោគ្មានវាសនាអញនៅក្បែរថ្លៃម្ដាយអូនចិនដាញ់គាត់មិនប្រណីគាត់លើកថ្លៃឲ្យនាងថ្មីហើយពេលនេះស្នេហ៍ក៏បានចប់ទុកឲ្យបងឈួតលំនាងឯងរួងនៅវិវងកណ្ដោចកណ្ដែងមានតែផ្សែងនឹងស្រាក្នុងដែ បញ្ចប់បងគ្រាន់តែចង់ប្រាប់ថា នៅតែស្នេហ៍